មន់រងាវលឺសោកខ្វាយខ្វាយអោខ្មៅបងអើយដំដាំកាយឲ្យប្តីព្រឹកនេះបងទៅកាប់ព្រៃសូមខ្មៅស្រីរៀបចាត់ចែងអាហារខាន់ស្អែកបងចាប់ជួត្រាឲ្យតនខែតនរដូវ 在。 មៅអូនហើយមើលក្រងនួនឡងកុំមើលផ្លូវមងគួបងចេញទៅឆ្ងាយ ន់រងាវលឺសូខ្វាយខ្វាយអោខ្មៅបងអើយដណ្ដើមផាយឲ្យប្តីព្រឹកនេះបងទៅកាប់ព្រៃសូខ្មៅស្រីរៀបចាត់ចែងអាហារហាន់ស្អែកបងចាប់ជួរត្រែឲ្យតន់ផែ ទាន់រដូវវស្សា ម៉ៅអូនអើយមើលត្រង់នួនឡងកុំមើលផ្លូវបងគួបងចេញទៅឆ្ងាយ